ចិនខឹងសម្បាយ៉ាងខ្លាំងនិងហៅការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកថាជាការលៀបពណ៌ក្រសួងការបរទេសចិននៅថ្ងៃសុក្រទី27ខែឧសភាឆ្នាំ2022នេះបានចោទប្រកាន់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken ថា បានលៀបពណ៌ទៅលើចិនក្រោយពេលមន្ត្រីអាមេរិករូបនេះ បានថ្លែងក្នុង សន្ទរកថាថា ដោយអំពាវនាវឲ្យមានសកម្មភាពដើម្បីទប់ទល់នឹងអធិបុលរបស់ទីក្រុងប៉េកាំងលោក Blinken បាននិយាយថា ទីក្រុងប៉េកាំងបង្កបញ្ហាប្រឈមរយៈពេលវែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាពអន្តរជាតិមហាយៈចិនបានប្រឈមនឹងការប្រមានពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីថ្មីនេះជុំវិញអធិបុលដែលកំពុងកើនឡើងខ្លាំង និងមហិច្ឆតាពិភពលោករបស់ខ្លួននៅ ក្នុងសន្ទរកថាកាលពីថ្ងៃប្រហ័សនេះ លោក Blinken បាន ប្រមានពីចេតនារបស់ចិន ក្នុងការរៀបចំសម្ដាប់ធ្នាប់អន្តរជាតិនិងបានអំពាវនាវឲ្យប្រទេសនានាការពារស្ថានភាពបច្ចុប្បន្នលោកក៏បានចោទប្រកាន់ទីក្រុងប៉េកាំងថាជាអ្នកបង្កើនភាពតានតឹង លើកោះតៃវ៉ាន់ និងថាប៉េកាំងបានកាត់ផ្តាច់ទំនាក់ទំនងរបស់តៃវ៉ាន់ជាមួយនឹងប្រទេសនានាជុំវិញពិភពលោកនិងរារាំងតៃវ៉ាន់មិនឲ្យចូលអង្គការអន្តរជាតិចិនខឹងសម្បាយ៉ាងខ្លាំងចំពោះការថ្លែងរបស់រដ្ឋមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ ដោយខ្លួនបាននិយាយថាអាមេរិកផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លើសពីការគំរាមកំហែងរបស់ចិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងលៀបពណ៌គោលនយោបាយបរទេសនិងក្នុងស្រុករបស់ចិន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាងវិនប៊ិនបានថ្លែងប្រាប់អ្នកសារព័ត៌មានថាចិនប្រឆាំងដាច់ខាតចំពោះសន្ទរកថានិងវាបង្ហាញថាទីក្រុងវ៉ាស៊ីនតោនស្វែងរកការ ទប់ស្កាត់និងគៀបសង្កត់ការអភិវឌ្ឍរបស់ចិននិងរក្សាអនុត្តរភាពនិងអំណាចរបស់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន AFP ចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ